ដើមគឺ record ចាជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិអស់គ្នាថ្ងៃហ្នឹងក្រុមខ្ញុំមកក្រុមខ្ញុំជាក្រុមទីតិចណាឲ្យលឺតិចឲ្យលឺតិចចាលោកគ្រូដាក់អឺជំរាបសួរលោកគ្រូសួស្តីមិត្តភ័ក្តិអស់គ្នាថ្ងៃហ្នឹងក្រុមខ្ញុំជាក្រុមទី1មក present អំពី marketing strategy របស់សាខាហើយនិង smart ហើយក្រុមរបស់ខ្ញុំមាន4នាក់គឺលីហួយ មកកតគឹមហុងនិងខ្ញុំសូយ៉ាសូមឆ្លើយបន្តអឺក្នុងការ present នេះគឺ content របស់ពួកយើងមាន8គឺទី1ហ្នឹង about secret ហើយនិង smart ទី2 secret ហើយនិង smart product ទី3 offline marketing ទី4 digital marketing ទី5 SWOT ទី6 corporate social responsibility ទី7 conclusion និងទី8 reference ខ្ញុំស្លាយបន្តអឺទី1ចំណុចទី1ហ្នឹងគឺតកតងអំពី about set card ហើយនិង smart ចំពោះ set card គាត់ គឺជាក្រុមហ៊ុនឈានមុខគេដែលផ្ដល់នៅសេវាកម្មក្នុងការទំនាក់ទំនងតាមទូរស័ព្ទចល័តនិង សេវាកម្មកំសាន្តជាច្រើនទៀតសម្រាប់ customer និងដៃគូសហការរបស់គាត់ហើយ set card ក៏ជាផ្នែកមួយរបស់ KEM GSM Co Ltd ដែលបានដាក់ដំណើរការនៅក្នុងឆ្នាំ1996នៅក្នុងឆ្នាំ1997ហ្នឹងគឺក្រុមហ៊ុនហ្នឹងគាត់បានបណ្ដាក់ទុនជាមួយនឹង Millicom International Cellular ដែលជា telecommunication អន្តរជាតិនិងបានផ្ដល់សេវាដល់ customer ហ្នឹងក្នុង ការ pay តាមកាតកោះនៅឆ្នាំ1998គឺ Mobitel គាត់បាន អឺបង្កើតបណ្ដាញទូទាំងប្រទេសកម្ពុជា ជាមួយនឹងការ SMS ហើយនិង roaming service ការខលចេញទៅក្រៅប្រទេសហ្នឹងហើយបានដាក់ឲ្យប្រើប្រាស់នៅបណ្ដាញ 3G នៅក្នុងឆ្នាំ2005សូមស្លាយបន្តអឺនៅពេលដែលបណ្ដាញ 3G ហ្នឹងគាត់រៀងរឹងមាំហើយក្រុមហ៊ុនសាក្រុមហ៊ុនហ្នឹងគាត់ក៏បានបដូរឈ្មោះរបស់គាត់ពី Mobitel ទៅ Sakat ហើយនៅក្នុងឆ្នាំ2010ហ្នឹងគឺក្រុមហ៊ុនរបស់គាត់ហ្នឹងគឺបានបង្កើត platform ថ្មីដោយការ pay តាមទូរស័ព្ទហើយឆ្នាំ2013គឺគាត់បាន improve network របស់គាត់បន្ថែមទៀតនិងបានដាក់ឲ្យប្រើប្រាស់នៅ 4G LTE នៅក្នុងឆ្នាំ2015នៅក្នុងឆ្នាំ2017គឺសាខាតនឹងគាត់បានបញ្ជាក់បង្ហាញសមត្ថភាពរបស់ខ្លួននឹង ទៅលើបណ្ដាញ 4G LTE ហើយក៏បានទទួលរង្វាន់ពី Independent Global Company Oakland នៅក្នុងឆ្នាំ2018និង19ទៅលើការក្របដណ្ដប់បណ្ដាញរបស់គាត់នៅកម្ពុជានិងល្បឿន network របស់គាត់ខ្ញុំឆ្លើយបន្តចំពោះ Smart Smart គឺជាក្រុមហ៊ុនមួយ ដែលប្រតិបត្តិការទំនាក់ទំនងតាមទូរស័ព្ទចល័តនៅកម្ពុជាដោយសាខាដែរហើយ Smart ក៏ជាផ្នែកមួយរបស់ Axiata Global Head ដែលជា group Telecom Communication ធំជាងគេនៅអាស៊ីផងដែរហើយ Smart ក៏ជាបណ្ដាញដំបូងគេដែលណែនាំអំពី 4G LTE នៅក្នុងឆ្នាំ2014 4G Plus ក្នុងឆ្នាំ2016និង 4.5G នៅក្នុងឆ្នាំ2017ចំណុចមួយទៀតគឺនៅពាក់កណ្ដាលឆ្នាំ2019គឺគាត់បានដាក់បង្ហាញពីបណ្ដាញ 5G ហើយក៏បានបង្កើតនៅរោមវិងសេវីបណ្ដាញទូទាំងប្រទេសចំនួន 190ប្រទេសផងដែរអឺទាំង smart ទាំង safe card ហ្នឹងគឺពួកគាត់កំពុងឈរនៅចំណុចមួយអឺក្នុង digital lifestyle ដែលពួកគាត់នឹងកំពុងបន្ត ជំរុញនៅ speed network របស់ពួកគាត់នឹងក៏កំពុងអភិវឌ្ឍនៅសេវាកម្ម ថ្មីថ្មីទៅឲ្យ customer ផងដែរសូមស្លាយបន្តចំណុចទី2គឺ សារខាតហើយនិង smart product ចំពោះសារខាត basic product របស់គាត់នឹងគឺមានដូចជាកាតកោ SIM card ដែលផ្ដល់ internet ការ MS ការ call អីហ្នឹងហើយ product មួយចំនួនទៀតដូចជា ទូរស័ព្ទឬក៏ router ដែលជាដុំ Wi-Fi ដែលយើងអាចដាក់តាមខ្លួនបានមួយទៀតហ្នឹងគឺ pre prepaid plan ដូចជា Safe Card for you, Oscar Exchange និង Big Love សូមស្លាយបន្ត អឺចំណុចមួយទៀតហ្នឹងគឺ entertainment service ដូចជា call tune service ឬក៏សេខ TV ហ្នឹងដែល user ហ្នឹងគឺគាត់អាចធ្វើការចូលទៅ select នៅ movie ឬក៏ TV show ទាំងក្នុងស្រុកនិងអន្តរជាតិចំពោះ basic service វិញមានដូចជា voice mail ដែលអាចឲ្យអ្នកខលមកយើងហ្នឹងគាត់អាចរក្សាទុកនៅជាសារឬក៏សារជាសំឡេងអំឡុងពេលដែលទូរស័ព្ទយើងបិទអត់ដំណើរការអញ្ចឹង។ ទៅពេលអឺ miss call alert ហ្នឹងគឺអាចឲ្យយើងដឹងថានរណាគេខ្លះខលមកយើងនៅពេលដែលទូរស័ព្ទយើងបិទនឹងដែលឲ្យវា load ជា notification ហ្នឹងជា SMS នៅពេលដែលយើងបើកដំណើរការទូរស័ព្ទរបស់យើងមកវិញហើយចំពោះ private number ហ្នឹងគឺនៅពេលដែលយើងទេទៅគេគឺគេអត់ឃើញអត់ឃើញលេខយើងទេ ចំពោះ smart វិញ basic product របស់គាត់នឹងគឺមានដូចជាកាតកោហើយនឹង SIM card ដូចគ្នាដែលអាចធ្វើការ call MS អីហ្នឹងហើយមួយទៀតនឹងគឺ smart at home ដែលជាសេវា Wi-Fi របស់ smart នឹងសម្រាប់ឲ្យសម្រាប់ដាក់នៅផ្ទះឬក៏កន្លែងធ្វើការដែល user នឹងគឺគាត់អាចជ្រើសរើសនៅគម្រោងណាមួយនៅក្នុងជំរងគម្រោង3ដែលគម្រោងដែលមានតម្លៃទាបជាងគេហ្នឹងគឺមានតម្លៃ12ដុល្លារក្នុងមួយខែហើយចំពោះ អត់សុំស្លាយបន្តហើយចំពោះមួយចំណុចមួយទៀតហ្នឹងគឺ Smart SIM on ដែលពួកគាត់ focus ទៅលើ user ណាដែលគាត់ចូលចិត្តប្រើប្រាស់ social media និងការអឺមើលការ live តាមមើលការ live វីដេអូតាម social media អីជាដើមចំពោះភ្លេងគឺជា app ដែល user នឹងគាត់អាច download ក្នុង Google Play ឬក៏ App Store ដែលក្នុងនឹងមានបទចម្រៀង រាប់លានបတ်ទាំងក្នុងស្រុកនិងអន្តរជាតិហើយចំពោះសេវាផ្សេងផ្សេងទៀតនឹងមានដូចជា Smart Exchange អឺ Share to Talk ដែលគាត់អាចដែល user នឹងគាត់អាច transfer balance របស់គាត់នឹងទៅកាន់មិត្តភ័ក្តិឬក៏គ្រួសាររបស់គាត់និង Smart Loan នឹងនៅពេលដែលគាត់ត្រូវការខលឬក៏ SMS ជាបន្ទាន់ប៉ុន្តែគាត់អត់មានទឹកប្រាក់គ្រប់គ្រាន់អញ្ចឹងគាត់អាចប្រើ Smart Loan នឹងដើម្បីធ្វើការខលបានហើយ សងទៅក្រុមហ៊ុនវិញនៅពេលដែលគាត់បញ្ចូលទឹកប្រាក់សាជាថ្មីអញ្ចឹង slide របស់ខ្ញុំចប់ត្រឹមហ្នឹងហើយសូម slide បន្តទៅកាន់មិត្តភ័ក្តិរបស់ខ្ញុំអរគុណលោកគ្រូអរគុណអ្នកអរគ្នាជំរាបសួរលោកគ្រូសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំមកបន្ត slide ដែលនិយាយអំពី offline marketing យើងសិតតែបានដឹងហើយថាស្មារតីនិងសិលខាតគឺជាប្រែមួយដែល well known នៅប្រទេសកម្ពុជារបស់យើងប៉ុន្តែទោះបីជា នៅក្នុងយុគសម័យកាល digital ហើយប្រជាជនភាគច្រើនគឺគាត់មើលទៅតាមរយៈ online ក្តី social media ក្តីក៏ក្រុមហ៊ុនទាំងពីរហ្នឹងអត់ដែលផ្លេចទេអំពី offline marketing ដែលចំណុចដែលខ្ញុំលើកមកនិយាយពី offline marketing ហ្នឹងគឺមាន bullshitting ដែល bullshitting ហ្នឹងគឺតកតងជាមួយនឹងចំណាំខ្ញុំចំណាំឃើញថា bullshitting ស្មាតហើយនឹង cell card ហ្នឹងគឺគាត់តែងតែមានដាក់បូតនៅបើនៅពេញអីចឹង គឺគាត់មាននៅតាមផ្លូវមួយចំនួនដែលគាត់មាន លក់ស៊ីមកាតហើយនឹងមានណែនាំសេវាកម្មថ្មីដល់អតិជនជាដើមហើយតកតងជាមួយ នឹង group working ហ្នឹងគឺជាទូទៅ បើនៅ តាមខេត្តគឺចំណាំឃើញ smart ហើយនឹង self cam គឺគាត់មានត្រីចែក SIM ដោយសុំថត ដោយសូមថតតេតងជាមួយនឹងតសញ្ញាណប័ណ្ណដើម្បីឲ្យមានអតិជនប្រើប្រាស់សេវាកម្មនៅខាងគាត់នឹងកាន់តែច្រើន មួយវិញទៀតតេតងជាមួយនឹង promotion flyer ក៏ក្រុមហ៊ុនទាំងពីរនឹងសុទ្ធតែមានដូចគ្នាដែរគឺជាទូទៅគឺមានពេលខ្លះក៏មានអ្នកដើរចែក flyer ជាមួយនឹងក្រុម working នឹងប៉ុន្តែពេលខ្លះទៀតក៏ជាអ្នកឃើញ promotion flyer ហ្នឹងគឺនៅតាមកន្លែងលក់ទូរស័ព្ទដៃគឺឃើញច្រើនមែនតើ ចំណុចបន្តគឺតកតងជាមួយនឹង billboard ឬក៏ banner អញ្ចឹងតកតងជាមួយនឹងកន្លែងហ្នឹងគឺនៅតាមផ្លូវអីគឺតែងតែឃើញ banner របស់ Smart របស់ Setup ហ្នឹងលើកធំធំហើយច្រើនខ្លាំងមែនតើតកតងជាមួយនឹងសេវាកម្មគាត់ដើម្បីអតិជនហ្នឹងពេលដែលគាត់ធ្វើដំណើរតាមផ្លូវហ្នឹងគឺគាត់មានចំណាប់អារម្មណ៍ទៅលើ brand ទាំងពីរហ្នឹង ចំណុចបន្ទាប់តកតងជាមួយនឹង world mouse world mouse ហ្នឹងគឺតកតងជាមួយនឹងការនិយាយតតគ្នា អំពី smart ហើយនិង cell card ដូចការពីដំបូងអញ្ចឹង smart គឺគាត់មានតកតងជាមួយនឹងការ exchange balance ហ្នឹងដើម្បីប្រើប្រាស់បានច្រើនជាងមុនអញ្ចឹង world mouse ហ្នឹងគឺ អតិជន គឺអតិជនជាអ្នកចូលរួម នៅក្នុងការផ្សព្វផ្សាយដែលធ្វើឲ្យអតិជនផ្សេងទៀតគាត់ចាប់អារម្មណ៍ទៅក្នុងការប្រើប្រាស់សេវាកម្មរបស់ smart ឬក៏ cell card មួយទៀតគឺតកតងជាមួយនឹង SMS marketing ជាទូទៅ នៅក្នុងទូរស័ព្ទដៃរបស់ទាំងអតិជន smart និងអតិជនសេខាតនៅពេលដែលមាន marketing តកតងជាមួយនឹង product ឬក៏ service អីមួយនឹង smart ហើយនឹងសេខាតហ្នឹងគឺគេតែងតែមាន SMS alert ដើម្បីប្រាប់យើងថាអូគេមានតកតងជាមួយនឹង promotion ទៅលើអីទៅលើអីថ្ងៃណាអីថ្ងៃណាតើតើជាមួយនឹង community engagement វិញគឺយើងតែងតែឃើញ សកម្មភាព កន្លែងនេះ community engagement ហ្នឹងក៏ similar ទៅនឹងតេតទៅជាមួយ CSR ដែរដែល Smart ហើយនឹងសាខាតហ្នឹងគឺគាត់ចូលរួម ទៅសង្គមដូចជាតាមរយៈការចូលរួមធ្វើសកម្មភាពសង្គមផ្សេងផ្សេងដូចជា Smart គឺគាត់តែងតែចូលរួមឧបត្ថម្ភកម្មវិធី Smart Spark Smart Start Smart Start Smart Edu អីជាដើមដើម្បីចូលរួមទៅ support ជាមួយនឹង education ឲ្យកាន់តែមានភាព រីកចម្រើនជាងនឹងតទៅជាមួយនឹង technology eco friendly អីជាដើមអឺហើយនៅពេលដែលមានដូចជា គ្រោះទឹកជំនន់ឬក៏មានបញ្ហាណាមួយហ្នឹងក៏តែងតែឃើញក្រុមហ៊ុនយក្ស ក្រុមហ៊ុន Smart ហើយនិង Selcan ហ្នឹងគាត់ចេញមុខដែរហើយ Smart ហ្នឹងក៏គាត់ចូលរួមច្រើនដែរតទៅជាមួយនឹងការបរិច្ចាគទៅលើគ្រោះទឹកជំនន់ដែលមករយៈក្រោយនេះយើងឃើញថា Smart គាត់ជួយជាសាច់ប្រាក់ចំណែក Selcan គឺគាត់ជួយជាសេវាកម្មវិញដូចថារំបាននៅកន្លែងគ្រោះទឹកជំនន់ហ្នឹងគឺគាត់ជួយឲ្យប្រើប្រាស់អ៊ីនធឺណិតហើយនឹងការតេចេញ free អីចឹងជាដើមចំណុចចុងក្រោយរបស់ offline marketing ហ្នឹងគឺតាក់ទងជាមួយនឹង showcase brand showcase brand ហ្នឹង គឺសំដៅទៅលើនៅពេលដែលធ្វើក្រុម walking ឬក៏នៅពេលដែលពួកគាត់ចង់ទៅផ្សព្វផ្សាយនៅកន្លែងណាមួយ គឺគាត់តែងតែអាផ្លិចទេនៅការពាក់អាវរបស់គាត់ដូចជា smart ពាក់អាវពណ៌ខៀវចឹងទៅហើយ cell card គឺគាត់ពាក់អាវពណ៌លឿងដែលមានដាំ logo smart ឬក៏ cell card នៅលើហ្នឹងដើម្បីអតិជនគាត់បានឃើញឃើញឃើញអាវនឹងហើយនឹកឃើញដល់ logo នឹកឃើញដល់ brand របស់គាត់ ចាអរគុណលោកគ្រូអញ្ចឹងបន្តទៅចំណុចបន្តទៀតដែលនិយាយពី digital marketing គឺមិត្តភ័ក្តិរបស់ខ្ញុំគាត់អ្នកបន្តសួស្តីលោកគ្រូឥឡូវបន្តចូលមកដល់ចំណុចមួយទៀតដែលនិយាយអំពី marketing strategy for smart and second នេះហួយដូរ slide អូខេអញ្ចឹងដោយសារតាក្រុមហ៊ុន Smart និង Sell Card នៅពេលដែលពួកខ្ញុំ research ទៅគឺវាមានចំណុច marketing strategy ហ្នឹងគឺសឹងថាដូចគ្នាសឹងថាចំណុចដូចគ្នាសឹងតែ100%ហ្មងអញ្ចឹងដែលហេតុដែលធ្វើឲ្យខ្ញុំថ្ងៃនេះ present នៅក្នុងចំណុច digital marketing ហ្នឹងគឺខ្ញុំនឹងលើកក្រុមហ៊ុនទាំងពីរហ្នឹងមកនិយាយ មកនិយាយជាមួយគ្នាតាមមួយហ្មងអញ្ចឹងទី1គឺតកតងនឹងចំណុច segmentation អញ្ចឹងនៅក្នុងចំណុច segmentation របស់ digital marketing រវាង smart និងសារខាន់ដូចយើងបានដឹងស្រាប់ហើយថានៅពេលដែលយើងធ្វើ advertisement ទៅកាន់ទៅដល់អតិជនរបស់យើងអញ្ចឹងកន្លែង segmentation ហ្នឹងក៏យើងត្រូវតាមើលច្បាស់ដែរដោយសារតាបើសិនបើពួកគាត់ធ្វើលក្ខណៈជា offline marketing អញ្ចឹង segmentation របស់ពួកគាត់ហ្នឹងគឺពួកគាត់អាចនឹងលក្ខណៈថាធ្វើដូចមកផ្នែកខ្ញុំនិយាយមុនអញ្ចឹងគឺអាចនឹង មានដាក់ដាក់ banner ដាក់ flyer ឬមួយក៏ដាក់អីដើម្បីឲ្យអញ្ចឹងដល់ពួកគាត់មានបានគិតថាអូខេនៅពេលដែលពួកគាត់ធ្វើអញ្ចឹងតែពួកគាត់ target customer ពួកគាត់ហ្នឹងនិយាយទៅគឺគាត់មានបានបែងចែកច្បាស់ទេគឺរួមជារួមហ្មងអញ្ចឹងដែលធ្វើឲ្យគាត់ពិបាកមែនតើនៅក្នុងការចាប់ចាប់ទាញនៅចំណាប់អារម្មណ៍របស់អតិជនអញ្ចឹងនៅពេលដែលពួកគាត់ធ្វើ digital marketing អញ្ចឹងកន្លែង segmentation ហ្នឹងនៅពេលដែលគាត់ធ្វើ segmentation គឺទាំង smart ទាំង set card ដែលខ្ញុំបានសង្កេតឃើញថា marketing strategy ដែលធ្វើតាម social media ហ្នឹងគឺគាត់ធ្វើ segmentation គឺភាគច្រើនគឺធ្វើកំណត់យក adult ដែលពួកគាត់ចាប់មានអាយុចាប់ពីចន្លោះពី16ឆ្នាំរហូតដល់25ឆ្នាំដែលពួកគាត់បានធ្វើហ្នឹងគឺតកតងទៅនឹង marketing strategy ដែលតាម social media របស់ពួកគាត់ហ្នឹងគឺគាត់ចាប់ផ្ដើមធ្វើវីដេអូដែលតកតងទៅនឹងមាន influencer មកជួយផ្សព្វផ្សាយឲ្យវីដេអូរបស់ពួកគាត់ដូចជាឧទាហរណ៍ដូចយើងយើងស្រាប់ហើយថា ឥឡូវហ្នឹងគឺតាមប្រព័ន្ធ social media គឺតកតទៅនឹង influencer គឺ popular មែនតើដែលយុវវ័យមួយចំនួនគឺពួកគាត់គឺងប់ងល់ជាមួយនឹង influencer ទាំងអស់ហ្នឹងឧទាហរណ៍ថាដូចជា YouTuber មួយចំនួនដូចជាហេងវិសាប៊ុនលេងអីចឹងដែលពួកគាត់បានជួលយាពួកគាត់បាននាំពួកគាត់ទាំងអស់ហ្នឹងមកធ្វើ advertisement ដូចជាការធ្វើវីដេអូការធ្វើ audio អីផ្សេងផ្សេងទៀតដើម្បីជួយផ្សព្វផ្សាយទៅកាន់ ក្រុមហ៊ុនផលពួកគាត់ទាំងពីរហ្នឹងមួយទៀតតកតងនឹង content content ហ្នឹងគឺតកតងថានៅពេលដែល influencer គាត់មកពួកគាត់ទាំងស្មាតទាំងសាខាតគឺមាន content ផ្សេងផ្សេងគ្នាឧទាហរណ៍ថាដូចជាសាខាតចឹងដែលគាត់បង្កើតកម្មវិធីមួយដែលមានឈ្មោះថាសាខាត play ដែលក្នុងសាខាត play ហ្នឹងគឺពួកគាត់ប្រមូលយក influencer មួយចំនួនដូចជា YouTuber ល្បីល្បីនៅក្នុងស្រុកខ្មែរយើងមួយចំនួនមកធ្វើ video ឲ្យពួកគាត់ដែល content នៅក្នុងសាខាត play ហ្នឹងភាគច្រើនគឺលក្ខណៈបែបជា entertainment ដែល entertainment ពួកគាត់មានដូចជានិយាយអំពីរឿងខ្មោចផ្សេងផ្សេងនិយាយអំពីការកំសាន្តនិយាយពីការដើរលេងការញ៉ាំអីឬមួយក៏សម្ភាសមួយចំនួនដែលធ្វើឲ្យវីដេអូរបស់ពួកគាត់ហ្នឹងគឺអាចតាក់ទាញទៅលើ attention របស់យុវវ័យបានឡើងច្រើនហ្មងហើយមួយទៀតតាក់ទងទៅនឹង social media ដែរដែលពួកគាត់នឹងធ្វើតាមរយៈ platform មួយចំនួនដូចជា Facebook ឬមួយក៏ Instagram ដែលដឹងស្រាប់ហើយថានៅក្នុងស្រុកខ្មែរយើងគឺ Facebook ហើយ Instagram គឺភាគច្រើនគឺពួកយុវវ័យគឺគាត់ចាប់អារម្មណ៍ខ្លាំងហើយគឺគាត់មានចំនួនអ្នកប្រើប្រាស់ឡើងច្រើនមែនទែនហ្មងដែលចំនួនអ្នកប្រើប្រាស់ទាំងអស់ហ្នឹងភាគច្រើនខ្លាំងហ្មងគឺជាយុវវ័យទាំងអស់ហ្នឹងហើយអញ្ចឹងនៅពេលដែលគាត់ធ្វើ segmentation ហ្នឹងគឺគាត់បានកំណត់យកថាបណ្ដុំយុវវ័យទាំងអស់ហ្នឹងដែលធ្វើឲ្យតេទៀងធ្វើឲ្យមានអ្នកប្រើប្រាស់នៅកាប់ទីរបស់ពួកគាត់ហ្នឹងគឺកាន់តែច្រើនឡើងអញ្ចឹងចូលដល់ ចំណុចមួយទៀតគឺតកតងទៅនឹងអឺតកតងទៅនឹង mobile platform របស់ពួកគាត់ដែល mobile platform លីហួយដកស្លាយដែល mobile platform របស់ពួកគាត់ហ្នឹងក៏ជាវិធីសាស្ត្រសម្រាប់ឃើញអាដើម្បីគាត់ធ្វើការផ្សព្វផ្សាយទៅកាន់អតិជនរបស់គាត់ដែរដែល mobile platform ហ្នឹងគឺក្នុងហ្នឹងគឺមាន partnership partnership marketing ក៏បានន័យថាទាំង smart ទាំង selfcard ពួកគាត់សិតតែមាន mobile platform រៀងៗខ្លួន ដែល selfcard គឺគាត់មាន mobile platform មួយដែលមានឈ្មោះថា selfcard and smart គឺមាន mobile platform មួយដែលមានឈ្មោះថា smart ណាស់អញ្ចឹងនៅក្នុងចលែងចំណុច partnership marketing ហ្នឹងដំបូងហ្នឹងគឺទាំង smart ទាំង selfcard ពួកគាត់តែងពួកគាត់បាន cooperate ជាមួយនឹងអឺក្រុមហ៊ុនឬមួយក៏ជាមួយនឹងកន្លែងកំសាន្តមួយចំនួនដែលធ្វើឲ្យនៅពេលដែលអតិជនប្រើ smart ឬមួយក៏ប្រើ share card គាត់នៅពេលដែលគាត់ access ចូលទៅក្នុង mobile platform ទាំងអស់ហ្នឹងគាត់នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីក្រុមហ៊ុនទាំងអស់ហ្នឹងឧទាហរណ៍ដូចជាតកតងទៅនឹង share card ដែលគាត់បាន corporate ជាមួយនឹងអឺហុងកុនឬមួយក៏អីចឹងអញ្ចឹងនៅពេលដែលគាត់ប្រើ share card ឬមួយក៏គាត់ប្រើ smart ហ្នឹងអញ្ចឹងនៅពេលដែលគាត់ចង់ទៅមើលកុន នៅពេលដែលគាត់ប្រើពីរហ្នឹងគាត់នឹងអាចទទួលបាន ការ discount 30% 10%ឬមួយក៏រៀងរាល់ថ្ងៃពុតអីចឹងគាត់នឹងទទួលបានសបុតកុន free មួយនៅពេលដែលគាត់ទិញមួយអីចឹងអញ្ចឹងហើយអាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ទៅលើ product របស់គាត់មួយទៀតហើយមួយទៀតតកតងទៅនឹងមក program មួយចំនួននៅក្នុង smart and sack ហ្នឹងគឺវាខុសគ្នាផងថា នៅក្នុង sack នៅក្នុង sack app ហ្នឹងគឺគាត់បានបង្កើត program មួយដែលមានឈ្មោះថា sack club អញ្ចឹងរាល់អតិជនទាំងអស់ដែលបាន access ចូលក្នុងបង្កើត member user នៅក្នុង Safe Hack Club ហ្នឹងគឺគាត់ទទួលបានអត្ថប្រយោជន៍ក្រៅពី corporate ជាមួយនឹង អាទាំងអស់ហ្នឹងហើយគឺគាត់អាចទទួលបានតកតងទៅនឹងយ៉ានៅ ពេលដែលគាត់ top up តាមទូរស័ព្ទដូចជា top up តាម ការធនាគារមួយចំនួនដែល top up ហ្នឹងគឺលក្ខណៈជា digital គាត់នឹងទទួលបានការ shake ម្ដងអញ្ចឹងនៅពេលដែលគាត់ shake ទៅតងនឹងនឹងម្ដងគឺគាត់នឹងទទួលបានយ៉ាតកតងទៅនឹងការ free ជានីតិការ free ជា call ឬមួយក៏ internet អីមួយចំនួនដែលធ្វើឲ្យអតិជននៅពេលដែលគាត់ប្រើហ្នឹងឧទាហរណ៍ថាបើសិនបើយ៉ាគឺសាប់គាត់អស់លុយហើយគាត់នៅមានប្រើ Wi-Fi តែគាត់នៅចង់បាននីតិ call ទៀតតែគាត់ចូលលុយគឺគាត់នឹងអាចទទួលបានការ check នឹងបានភ្លាមភ្លាមហ្មងដែលធ្វើឲ្យ ខ្សែខាត user មួយចំនួនគឺចាប់អារម្មណ៍មែនតើទៅនឹងកម្មវិធីមួយហ្នឹងដោយ smart ណាស់ក៏ដូចគ្នា នៅពេលដែលអតិជនប្រើ smart ណាស់គឺតកតងទៅនឹងអតិជនប្រើ smart ណាស់អញ្ចឹងគឺគាត់នឹងអាចទទួលបានតកតងទៅនឹងការ access ចូលទៅកម្មវិធីមួយចំនួនទៀតរបស់ smart ព្រោះយើងដឹងស្រាប់ហើយថា smart គឺគាត់មានទាំង product មានទាំង service អញ្ចឹងនៅក្នុង smart ណាស់ app របស់គាត់ហ្នឹងគឺ គាត់អាចទី1តាក់ទងទៅនឹង smart at home ដែលគាត់ការត Wi-Fi ហ្នឹងគឺគាត់មិនចាំបាច់ទៅកាន់ទៅកាន់ក្រុមហ៊ុនផ្ទាល់ទេគឺគាត់អាចធ្វើការតាក់ទងទៅនឹងក្រុមហ៊ុនតាមរយៈ app ហ្នឹងទៅហើយគេនឹងយកមកដល់ផ្ទះគាត់ដើម្បីយកកញ្ចប់សេវាកម្មហ្នឹងឲ្យគាត់ហើយមួយទៀតតាក់ទងទៅនឹង អឺ service entertainment មួយចំនួនដូចជាកម្មវិធីភ្លេងឬមួយក៏កម្មវិធីអីមួយចំនួនទៀតដែលនៅពេលដែល user smart គាត់ប្រើទៅគាត់នឹងទទួលបានអឺនៅលក្ខណៈថាកដោជាច្រើនដូចជាការស្ដាប់ចម្រៀងអត់អស់លុយឬមួយក៏ការស្ដាប់ការ download អីផ្សេងផ្សេងដែលមិនអស់លុយអីចឹងទៅអញ្ចឹងហើយជាមូលហេតុដែលយ៉ាគាត់ អាចប្រើវិធីសាស្ត្រហ្នឹងដើម្បីតេតេអតិជនបានដោយនៅពេលដែលគាត់ចង់បានទទួលអត្ថបានអត្ថប្រយោជន៍ពីនេះពីនេះយ៉ាគាត់អាចនឹកឃើញអូខេនៅពេលដែលគាត់ប្រើសេចក្ដីយ៉ាគាត់អាចទទួលបានអត្ថប្រយោជន៍អីនៅពេលគាត់ប្រើស្មាតគាត់អាចទទួលបានអត្ថប្រយោជន៍អីអញ្ចឹងកន្លែងចំណុចខ្ញុំគឺអស់ត្រឹមប៉ុណ្្នឹងឯងចូលដល់ slide បន្តទៀតដែលនិយាយអំពី compare between offline and online marketing ជំរាបសួរលោកគ្រូអរហើយសួស្ដីមិត្តភ័ក្តិទាំងអស់គ្នាម្ដងទៀតខ្ញុំឈ្មោះលីហួយហើយខ្ញុំនឹងមកបន្ត slide ទាក់ទងជាមួយនឹង compare digital marketing ហើយនិង offline marketing អញ្ចឹងក្នុងនោះគឺខ្ញុំមាន6ចំណុចចំណុចទី1គឺនិយាយអំពី segmentation អញ្ចឹងទាក់ទងជាមួយនឹង digital marketing segmentation គឺយើងត្រូវធ្វើខុសពី offline marketing ដែល segmentation នៅក្នុង digital marketing ហ្នឹងគឺយើងអាច scope យកអឺភាគច្រើនគឺជាយុវវ័យ ហើយអ្នកដែលគាត់មានទូរស័ព្ទ smartphone ប្រើប៉ុន្តែចំណែកឯ offline marketing ហ្នឹងគឺយើង offer ទៅលើអតិជនណាដែលគាត់នៅតាមអាចថាគាត់នៅតាមខេត្តឬក៏ជនបទគាត់សូវមានទូរស័ព្ទប្រើអីជាដើមដែលជា target របស់ segmentation របស់ offline marketing ចំពោះ customer engagement វិញ គឺតកតងជាមួយនឹងការចូលរួមពីអតិជនការចូលរួមអតិជននឹងបើសិនបើតកតងជាមួយនឹង digital marketing គឺ អឺជារួម customer engagement ហ្នឹងគឺសំដៅទៅលើការចូលរួមពីអតិជនដែលគាត់ loyal ជាមួយនឹង brand ហ្នឹងដោយអតិជនខ្លះគាត់ស្រឡាញ់ sale card ទោះជាយ៉ាងណាក៏គាត់ដូរពី sale card ដែរអ្នកខ្លះក៏គាត់ស្រឡាញ់ smart ចឹងទៅអញ្ចឹង digital marketing ពេលដែល customer engagement ហ្នឹងជាទូទៅ ពេលដែលគាត់ loyal ជាមួយនឹង ប្រែហ្នឹងឬក៏ content ដែលប្រែហ្នឹងគាត់ធ្វើទៅគាត់ស្រឡាញ់អញ្ចឹងគាត់ជួយ like ជួយ share ជួយ mention មិត្តភ័ក្ដិគាត់អីជាដើមហើយចំពោះ offline marketing វិញគឺអាចថាអតិជនហ្នឹងគឺគាត់ជួយប្រាប់តតគ្នាអញ្ចឹងទៅដើម្បីឲ្យមិត្តភ័ក្ដិរបស់គាត់អាចមកប្រើប្រាស់ brand ហ្នឹងពីគាត់ដែរកន្លែង purchase in purchase intent វិញគឺជាកន្លែងមួយដែលគេសម្រាប់ ស្ទង់មតិដើម្បីគេចង់ចេញផលិតផលថ្មីអីមួយទៅកាន់អតិជនអតិជនគាត់បានប្រើអញ្ចឹងគេត្រូវរកប្រូបាបនៃដែលអ្នកដែល មានដំណ័យអ្នកដែលអាចនឹងទិញគម្រោងឬក៏សេវាកម្មនឹងអញ្ចឹងចំពោះ digital marketing ការប្រមូលទិន្នន័យតទៅជាមួយនឹងការប្រើប្រាស់បរតិជនដែលគាត់អាចនឹង expect ថាគាត់អាចនឹងប្រើប្រាស់សេវាកម្មថ្មីហ្នឹងអាចនឹងលឿនជាងចំណេញពេលវេលាជាងហើយថវិកាក៏អស់តិចជាងដែរប៉ុន្តែចំពោះ offline marketing វិញ purchase intent ហ្នឹងគឺយើងត្រូវចុះទៅដល់កន្លែងអញ្ចឹងទៅការចំណាយពេលវេលាគឺចំណាយពេលវេលាយូរនៅក្នុងការប្រមូលទិន្នន័យហើយពេលខ្លះអឺ តកតងជាមួយនឹងទឹកប្រាក់ក៏យើងអស់ច្រើន ជាង digital marketing ដែរហើយវិធីតកតងជាមួយនឹង defining និង target audience កន្លែងនេះវា similar ទៅនឹងចំណុច segmentation ដែរដោយ target audience របស់យើង គឺអ្នកដែលគាត់អាចចេះប្រើប្រាស់ digital អាចចេះប្រើប្រាស់ទូរស័ព្ទដៃបានដែលយើងគិតថាអា digital នឹង spread ទៅដល់គាត់ហើយ offline ហ្នឹងសម្រាប់អ្នកដែលគាត់អត់មានទូរស័ព្ទ smartphone ប្រើហើយគាត់នៅតាមជនបទអីជាដើមចំណុចបន្ទាប់គឺ cost cost ហ្នឹងជាទូទៅ សប្ថ្ងៃនេះគឺយើងអត់ទាន់អាចនិយាយបានថា digital marketing ឬក៏ offline marketing អ្នកអស់លុយច្រើនជាងទេដោយសារតែ digital marketing ជាទូទៅត្រូវជួល influencer ហើយវីដេអូមួយមួយដែលចេញទៅខ្ញុំជឿជាក់ថាអត់ក្រុមពាន់ទេអញ្ចឹងអត់អាចនិយាយបានថាខ្ញុំគិតថាពេលខ្លះ offline marketing ហ្នឹងក៏អាចនឹង cost វាអាចនឹងតិចជាង digital marketing សប្ថ្ងៃផងដែរ ហើយចុងក្រោយគឺ time ហើយនឹង result time នឹងប្រកាសជា digital marketing ឯដែលលឿនជាងដោយសារតែ ក្នុងមួយនាទីដែលបានផុសទៅនឹងអាចមានអតិជនច្រើនអ្នកមែនតើគាត់បានឃើញប៉ុន្តែ offline marketing នឹងត្រូវចំណាយពេលវេលាយូរហើយ result នឹងក៏យូរដែរចាអរគុណលោកគ្រូជំរាបសួរសួស្តីមិត្តភក្តិទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងមកបន្តនៅចំណុចទី6គឺ SWOT ដែល SWOT គឺសំដៅទៅលើចំណុច សំខាន់ចំនួន4គឺទី1 straight គឺក្រុមហ៊ុនទាំងពីរហ្នឹងគឺគាត់មានបណ្ដាញចែកចាយខ្លាំងដែលធ្វើឲ្យពួកគាត់ហ្នឹងគឺមានកន្លែងលក់ច្រើននិងមានអតិថិជនដែលប្រើប្រាស់របស់គាត់ហ្នឹងច្រើនហើយពួកគាត់ក៏មានរចនាសម្ព័ន្ធថ្លៃដើមហ្នឹងគឺចំណាយទាបដែលជួយផលិតផលរបស់គាត់ហ្នឹងផលិតបានក្នុងតម្លៃទាបនិងអាចលក់បានក្នុងតម្លៃសមរម្យដែលធ្វើឲ្យអតិថិជនរបស់គាត់ហ្នឹងមានលទ្ធភាពក្នុងការទិញនិងពួកគាត់ក៏មានចំហររញ្ញវត្ថុដ៏រឹងមាំនិងមានប្រាក់ចំណេញវិជ្ជមានផងដែរហើយពួកគាត់ក៏មានកម្លាំងពលកម្មជំនាញដែលមានសមត្ថភាព ពោះក្នុងការច្នៃប្រឌិតនិងការបង្កើតថ្មី ហើយក្រុមហ៊ុនទាំងពីរហ្នឹងគឺមានវត្តមានយ៉ាងខ្លាំងទៅលើបណ្ដាញសង្គមដែលមានអ្នកតាមដានច្រើននៅតាមប្រព័ន្ធផ្សព្វផ្សាយដូចជា Facebook Twitter និង Instagram ជាដើមនិងចំណុចទី2គឺ weakness គឺសមាមាត្រនៃទ្រព្យសម្បត្តិរបស់ពួកគាត់ហ្នឹងគឺភាគច្រើនត្រូវបានជួលជាជាងទិញហើយពួកគាត់គឺបានចំណាយប្រាក់លើបុគ្គលិកខ្ពស់ទៅលើការបណ្ដុះបណ្ដាលនិងអភិវឌ្ឍចំណុចទី3គឺ opportunity គឺវាកើតឡើងនៅពេលដែលមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ អ៊ីនធឺណិតនៅលើពិភពលោកដែលធ្វើឲ្យពួកគាត់នឹងគឺមានឱកាសក្នុងការពង្រីកវត្តមានរបស់ពួកគាត់នៅលើអ៊ីនធឺណិតផងដែរសល់ពេល9នាទីណានឹងនឹងការកើនឡើងនៃអ្នកប្រើប្រាស់ social media ដែលដែលមានការកើនឡើងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំង3របស់គាត់ហ្នឹងគឺគឺគាត់អាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំង3ហ្នឹងដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួននិងធ្វើអន្តរកម្មជាមួយនឹងអតិថិជននិងប្រមូលមតិពីពួកគេផងដែរហើយ អត្រាការប្រាក់ទាបដែលផ្ដល់ឱកាសសម្រាប់ពួក គេនឹងក្នុងការផលិតគម្រោងថ្មីថ្មីរបស់ខ្លួនដែលទទួលបានហេរ៉ាញ់ទានជាមួយនឹងប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបចំណុចចុងក្រោយគឺ trade គឺកើតឡើងដោយសារតែការអភិវឌ្ឍបច្ចេកវិទ្យាថ្មីរបស់ដៃគូប្រកួតប្រជែងការបង្កើតការផ្សព្វការបង្កើនការផ្សព្វផ្សាយរបស់ដៃគូប្រកួតប្រជែងនិងផលិតផលជំនួសដែលជាកត្តាគម្រោងបំផែងមួយផងដែរនឹងចូលដល់ចំណុចបន្ទាប់គឺសុំស្លាយបន្ត សឹមស្លាយបន្តមួយទៀតមិញភ្លេចប្រាប់អឺនឹងចូលដល់ចំណុចទី7គឺ CSR CSR របស់ Second របស់ Smart Smart បាននិយាយថានិរន្តរភាពនឹងគឺជាផ្នែកដ៏សំខាន់មួយនៃទស្សនវិជ្ជាអាជីវកម្មរបស់ Smart ដែល Smart បានចូលរួមជាដៃគូដ៏សំខាន់ក្នុងកម្មវិធី CSR ទៅលើវិស័យជាច្រើនដូចជាអឺវិស័យ Education គឺ Smart បានដើរតួជាសំខាន់រួមជាមួយនឹងរដ្ឋាភិបាលនឹងដែលគាត់បានលើកកម្ពស់ទៅលើកម្រិតអក្សរកម្មមូលដ្ឋាននិងជំរុញឲ្យអភិវឌ្ឍទៅលើទេពកោសល្យ Digital នៅកម្ពុជារបស់យើងដោយពួកគាត់នឹងបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលសម្រាប់និស្សិតដូចជាកម្មវិធី Smart Start និង Smart EDU ជាដើមហើយសម្រាប់ក្នុង sport គឺអង្គការទស្សនភពលោកនឹងនិងក្រុមហ៊ុន Smart នឹងគឺគាត់មានគោលបំណងរួមមួយក្នុងការចូលរួមអភិវឌ្ឍ យុវជនកម្ពុជានិងការការពារពួកគេពីគ្រប់ទម្រង់នៃអំពើហិង្សានិងចូលរួមជាភ្នាក់ងារដែលកែប្រែវិជ្ជមានតាមរយៈកីឡាបាល់ទាត់និងការបណ្ដុះបណ្ដាលមេរៀនបំណិនជីវិតដែលចាំបាច់សម្រាប់ពួកគេដោយបានរៀបចំនៅកម្មវិធីដូចជាកីឡាដើម្បីផ្លាស់ប្ដូរជីវិតជាដើមហ្នឹងហើយហើយបន្តមកទៀតគឺ Tech Innovation គឺ Smart គឺគាត់បានសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡានិងក្រសួងប្រៃសណីនិងទូរគមនាគមន៍ក្នុងការបដូរផ្ដាល់គំនិតច្នៃប្រឌិតនិងវិស័យអប់រំ និងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍទេពកោសលផ្នែក Digital ហ្នឹងដែលរួមមានកម្មវិធីអាហារូបករណ៍ Smart RU និងកម្មវិធីច្នៃប្រឌិតថ្មីរបស់ Smart Start ដោយ Smart បានវិនិយោគចំនួន1.5លានដុល្លារទៅលើកម្មវិធីទាំងពីរហ្នឹងនិងចុងក្រោយគឺចំណុច environment គឺ Smart បានជំរុញឲ្យបុគ្គលិករបស់ពួកគាត់ហ្នឹងគឺចូលរួមកាន់តែច្រើននៅក្នុងការថែរក្សាបរិស្ថានដូចជាការខិតខំដាំដើមឈើឡើងវិញជាដើម ហើយនៅក្នុងកំឡុងពេល COVID ផងដែរគឺក្រុមហ៊ុន Smart ក៏បានផ្ដល់មូលនិធិចំនួន1លានដុល្លារដើម្បីចូលរួមចំណាយដល់រដ្ឋាភិបាលដើម្បីដោះស្រាយការរីករាលដាលនៃជំងឺ COVID-19 ផងដែរនៅចំណុចបន្ទាប់គឺនិយាយពីសិក្ខាគឺពួកគេបានឧបត្ថម្ភទៅលើវិស័យជាច្រើនដូចជាវិស័យកីឡាវិស័យវប្បធម៌និងវិស័យអប់រំជារៀងរាល់ឆ្នាំគឺនៅឆ្នាំនៅក្នុងឆ្នាំ2017ពួកគេបានរំពឹងថាចាប់ផ្ដើម កម្មវិធី CSR ថ្មីរបស់ពួកគេនៅខែកក្កដានិងខែសីហាដែលពួកគេនឹងគឺបានរៀបចំផែនការសកម្មភាពប្រចាំឆ្នាំដើម្បីជួយទៅដល់ការអប់រំសុខភាពនិងលំនៅឋានគឺពួកគេបានអឺអញ្ជើញឲ្យសាធារណជននឹងចូលរួមក្នុងសកម្មភាពរៀបចំទាំងនេះដូចជាការកសាងបន្ទប់សាលារៀនបណ្ណាល័យអានសភៅនិងការបើកមាន Wi-Fi នៅក្នុងសាលារៀនហើយក៏បានរកអង្គាសថវិកាសម្រាប់កសាងលំនៅឋាននិងដំឡើងរបស់របរប្រើប្រាស់ក្នុងផ្ទះ សម្រាប់ជនគ្រប់គ្រងផ្ដល់នៅឯកសណ្ឋានសិភៅអាហារនិងការតទឹកស្អាតដើម្បីជួយដល់សាលារៀនដែលខ្វះខាតផងដែរហើយនៅថ្ងៃទី28ឧសភា2020ហ្នឹងគឺកំឡុងពេលដែលមានបញ្ហា COVID ហ្នឹងសេខាតក៏បានរៀបចំប្រគំមន្ត្រីសប្បុរសធម៌សេខាត for you ក្នុងគោលបំណងដែលអង្គថវិកាសម្រាប់ជួយដល់អ្នកដែលគាត់រងផលប៉ះពាល់និងអ្នកដែលគាត់មានវិបត្តិសេដ្ឋកិច្ចដូចជាកម្មករស្ត្រីមានផ្ទៃពោះជនពិការដែលគាត់មានផលវិបាកខ្លាំងក្នុងកំឡុងពេលនោះផងដែរ ហើយនៅក្នុងកំឡុងពេល COVID នេះដែរគឺ Secat ក៏បានដាក់នៅការប្រើប្រាស់សេវាអ៊ីនធឺណិត 5G ដែលមានល្បឿនលឿននៅតាមមណ្ឌលសុខភាពសំខាន់សំខាន់ចំនួន4ផងដែរនៅក្នុងរាជធានីភ្នំពេញរបស់យើងដើម្បីជួយទប់ស្កាត់โรคរាតត្បាត COVID-19 ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតមណ្ឌលសុខភាពចង្រែក្រសួងសុខាភិបាលនិងក្រសួងប្រៃសណីនិងទូរគមនាគមន៍ផងដែរសូមជំនុំបន្ទាប់ អឺនិយាយពី conclusion ចំណុចទី7គឺ conclusion គឺអឺទោះបីជាស្វតនិងយុទ្ធសាស្ត្រផ្សព្វផ្សាយរបស់ក្រុមហ៊ុនទាំងពីរហ្នឹងគឺគាត់មានលក្ខណៈស្តៀងគ្នាច្រើនប៉ុន្តែបន្ទាប់ពី compare ហើយគឺឃើញថាចាក់ស្ដាយយើងឃើញថា Secant ហ្នឹងគឺមានអ្នកគ្រប់ត្រូលច្រើនជាង Smart ហើយដោយ Secant ហ្នឹងគឺគាត់មានបណ្ដាញគួរតែទុកចិត្តជាង Smart ដែលមានន័យថាយ៉ាងហោចណាស់នៅពេលដែលយើងនៅទីប្រជុំជនអីចឹងដូចនៅតាមខេត្តអញ្ចឹង Secant គឺអាចមានប្រព័ន្ធអ៊ីនធឺណិត CG គណៈពេលដែលស្មាតគាត់គឺគាត់អាចមាន term E អញ្ចឹងហើយសម្រាប់នៅពេលបច្ចុប្បន្ននេះគឺក្រុមហ៊ុន Smart និង Secard អ៊ីនធឺណិតរបស់គាត់គឺមានការថយចុះដោយសារតែឥឡូវនេះក៏មនុស្សជាច្រើនគឺគាត់បានប្រើប្រាស់ទៅលើប្រព័ន្ធចំនួនដល់សេវាដូចជា OpenNet ឬក៏ EasyCom ជាដើមចំណុចក្រុមខ្ញុំចប់ប៉ុណ្ណឹងអរគុណលោកគ្រូនិងមិត្តភក្តិអស់គ្នានេះគឺជា reference